ចេះតែប្រប្រប្រទាំងអស់មិនស្មើនឹងយើងទេប្រមួយណាក៏ដូចមួយណាដែរកុំស្នេហ៍បើចង់ស្នេហ៍យើងត្រូវតែ ចង់ស្នេហ៍យើងត្រូវតែពីនៅវិញដើម chance left